ស្នេហាមិនដែលឈឺក្បាលនឹងរឿងគេសុំយ៉ាងកុំបំបែកស្នេហ៍ខ្ញុំបានទេ ទុំមកទុំណែញ៉ាំអ្វីផ្សេងខ្ញុំតទួលស្គាល់ការពិត ចិត្តនឹងខ្ញុំទៀនទៅ រួមពេលនេះខ្ញុំមានក្តីសុខខ្ញុំសូមស្ម័គ្រស្មោះគាត់ជាលើកចុងក្រោយព្រោះខ្ញុំមានសង្សាររាប់មិនអស់មិនបានធ្វើខុសនឹងអ្នកណាឡើយចំចង់មានតែមួយគឺស្នេហ៍ស្មោះស្មងគ្មានចិនបែកបែសវ៉ាឈុំចាំងរ ជាលើកចុងក្រោយ បីខ្ញុំមានសង្សាររាប់មិនអស់មិនបានទៅទៅនឹងអ្នកណាឡើយសុំតែម្យ៉ាងបានហើយឈំធ្វើឲ្យកូនខូចចិត្តនឹងខ្ញុំទៀនទៅរុំពេលនេះខ្ញុំមានក្តីសុខខ្ញុំសូមស្ម័គ្រស្មោះគាត់ជាលើកចុងក្រោយព្រោះខ្ញុំមានសង្សាររាប់មិនអស់